ដែលប្រកបទៅដោយសេចក្តីស្ងប់ហ្នឹងដែលប្រកបទៅដោយសេចក្តីស្ងប់ណាពីព្រោះអ្នកសតិនិងបញ្ញាដែលត្រូវធ្វើការរលឹកនិងធ្វើការពិចារណានៅលក្ខណៈនៃសភាវធម៌ដែលហៅទៅរូបហើយធម៌នៅលើអីគឺធម៌នៅលើចិត្តស្ងប់បានចិត្តស្ងប់ជាបានបាទលោកតសោរហូតដល់ ដែលខ្លាំងមែនទែនស្របពួកអបណាដល់ចតតិចិត្តលោកតែងគូនិយាយថាអាណាបាណចតតិចិត្តបតតថាណាយវិបស្សនាយបរិសហបរិសម្បទាអរហតੰបតុកាមោណាសត្វវិខោតែត្រូវចម្បានកម្មដ្ឋានហើយបានដល់នៅព្រះសម្មទានមួយអនលើ បានរហត្តផលមានអនុត្តវិសម្ភារព្រោះអាស្រ័យមានចិត្តបរិធានក្នុងវិបស្សនាក្នុងក្នុងអាណាបានទៅឯជាបាបវាបាបជាប់នៅហ្នឹងជាបាបហើយដល់បាបទៅទៅយើងជន់ដៃហ្នឹងណាក្តីទុនតែបើចូលទៅទៅទៅអញ្ចឹងទៅពេលនឹងបញ្ញាតែមិនតាំងនៅឥឡូវបើសិនជាជឿនខាងក្រោមអន្តទេសបញ្ញាបានតិចគួរទុកអញ្ចឹង និយាយហ្នឹងណាសតិបញ្ញាហ្នឹងអានទៅលើចិត្តស្ងប់ហ្នឹងឲ្យទៅបើចិត្តស្ងប់វាស្ងប់បានតែពេញអញ្ចឹងសតិបញ្ញាហ្នឹងវារលត់វាប្រុសរីនេះអត់ចិត្តយើងដូចតែជាខ្ជិលទៅជាលងើយដេកទៅជាធុញទៅជាជន់ទៅជាបបមលលប់អតោតាមតាំងយូរយូរនឹកពីជាកលំទៅទៅតាមទួល biasana. Anang patun បាសិនតែបើសិនជាសិននេះបើសិនជាបាសិនមកដែលថាអបណាចិត្តវាហៅថាបាបមកសតិនិងបញ្ញានឹងមិនចេះមិនចេះធ្លាក់ទេហេតុអ្វីព្រោះចិត្តនឹងវាអត់រលឹកចិត្តនឹងតាំងនៅដោយមានកាយសង្ខារជាជើងត្រយល់ទេនេះចិត្តអបណាមានកាយសង្ខារជាជើងត្រត្រមកជាន់ទៀត មានព្រមខ្យល់អត្តជាជើងស្រោខ្យល់អត្តទាំងឯងហើយកាយសង្ខារលោកអិនជាជើងស្រោចិត្តដែលជាធ្វើអបណាហើយអបណានឹងត្រសតិនឹងបញ្ញាតរជើងត្រជើងត្រអញ្ចឹងបានយើងត្រូវសាងលើសាងវិថីចោលលើសាងវិថីចិត្តសមាធិព្រោះធម៌កើតពីហេតុពីបច្ច័យអញ្ចឹងបានពោលថាបញ្ញាមានអីជាបច្ច័យ បញ្ញាមានសមាធិជាបច្ច័យនេះសមាធិមានសុខៈជាបច្ច័យបើសិនជាសមាធិនោះមិនមានសេចក្តីសុខជាហេតុទេក៏មិនអាចតាំងនៅបានដែរអញ្ចឹងសមាធិនោះត្រូវមានបៃតេនឹងសុខៈជាហេតុជាបច្ច័យព្រោះបៃតេនឹងសុខតែងកើតលុតនៅក្នុងទីជាមួយជាបច្ច័យអញ្ចឹងត្រូវណាបៃតេនឹងសុខៈត្រូវសមាធិចិត្តព្រោះសមាធិចិត្តត្រូវបញ្ញា ហើយត្រូវតគ្នាអញ្ចឹងបាទក្រុមអន់វាអន់ល្អចឹងបានជាយើងត្រូវសាងសមាធិចិត្តឲ្យចាស់ខ្លះឥឡូវសាងប្រហែលថ្ងៃទៅទេវាទៅលើឧបនិស្ស័យទៅលើការមិនសមណាអញ្ចឹងបើយើងចង់បានថាហើយយើងថ្ងៃគិតតែពីចម្រើនបំផុតតែដល់ចូលទៅគ្រប់អរិយាបថ9លេងតសមាបត្តិណា យើងមកធ្វើថ្ងៃហ្នឹងឲ្យណាមីហ្នឹងបើបាបតែយើងធ្វើថ្ងៃអស់លឿនតាមកពីលោកមានសមត្ថភាពហ្នឹងដូចថាទេចេញចាក់ផ្ទះទៅនេះហើយលេងឲ្យដល់ហើយបើជុំទៅថ្ងៃដូចដើរទៅទៅខិតនៅក្នុងកអស់លឿនតាបាទអញ្ចឹងដូចនេះអញ្ចឹងយើងនឹងទៅមិនឲ្យនៃខ្លាំងនៅពេលថាទេអ្វីអ្វីដែលអញធ្លាប់ដឹងស្បនេះដូចជាធ្លាប់បានបើចឹងអ្វីដែលមិនទាន់បានគឺបាត់កម្មបាត់បស្សនាបើចឹងអញស្វែងរកលបដែលយើងមិនទាន់បានហ្នឹង ទេតាឆោមទុយគ្រប់អេរិយាបថ9ហើយតែក្នុងផងនៅតែក្នុងផងចេញតំតោតំចេញតំតោតំលេខវិស័យស្អីដល់នៅទៅចេញតំតោតំចេញតំតោនៅតែតំហោនេះការសន្សំទៅពេការសន្សំនៅបញ្ញាទៅពេបញ្ញានៅក្នុងទីអសមថៈសមថៈតើប្រភេទហើយនឹងបញ្ញានៅពេលណាដែលយើងបានចិត្តចាស់ខ្លះហើយ នេះចាប់ចាប់មកឆ្នាំនេះនៅពេលណាដែលយើងអង្គុយស្ងៀមទាំងហើយយើងលែងចោលចោលហើយចិត្តយើងមិនធ្លាក់ចុះចោលលើស្រោជាប់ណែកហ្នឹងអានឹងចាស់ខ្លាហើយឲ្យតលែងចោលទីតអស់ទៅយ៉ាតែពវៀនកង់ព្រោះដល់មូលកែទីតអស់អានឹងទៅដឹងទុនណាទុនណាលែងចោលដង្ហើមចេញចូលបានព្រោះតលែងរឹកទៅទៅអស់ ទន់ហើយហើយអ្នកដែលមិនទន់ចេះចំណាំនឹងអ្នកដែលមិនទន់ណានៅពេលណាដែលយើងចូលកម្មវិបស្សសមថៈនឹងនឹងកលអញ្ចឹងហើយយើងលែងអារម្មណ៍កម្មដ្ឋានតទៅហោះហើយមកកំណត់នៅរូបធម៌នាមធម៌នៅនៅតតែអញ្ចឹងនៅតំដាច់គោលនឹងរហូតចិត្តយើងនៅតតែព្រោះនឹងចេញចាអារម្មណ៍នេះដែលលះបង់ទៀតនេះចេញចាអារម្មណ៍តែតំណឹងឲ្យយកជីវចរក្រុមខ្លះនឹងការ មានការផ្សំច្រឡំនៅភាសាបាលីថាបហាយៈវថាយៈសមាបត្តិយាវថាយៈជានឹងបហាយៈច្រឡំបាលីតែមិនហើយអ្នកច្រឡំភាសាបាលីថាម៉េចថាតើគេពោលថានៃឈាននឹងបហាយៈលះបងឈានបានន័យថាលែងធ្វើរវត្តចោលអានឹងបានន័យទៅចេញការទាំងអារម្មណ៍ចេញការទាំងកាយសង្ខារទាំងអស់បើគេពោលថាសមាបត្តិយាវថាយៈបានន័យទៅចេញការអារម្មណ៍ទេ ណាហើយដល់តែពេលយើងមិនដឹងយើងថាចេញការធានហ្នឹងបានន័យថាលះបង់ធានបានន័យថាចាប់ពីថ្ងៃហ្នឹងទៅឈប់ចម្រើនសមត្ថៈអញទឿទៅវត្តនារបស់ជាច្រើនអាហ្នឹងច្រើនហ្នឹងហើយច្រើនហ្នឹងណាតាមសេចក្តីពិតព្រះដ៏មានលោកមិនបានសម្ដែងវត្តថាយៈប្រែតែបហាយៈទេបហាយៈបានន័យថាលះបង់វត្តថាយៈប្រែតែចេញការរបស់ចេញការទៅវិញពេលដែលយើងអង្គុយហ្នឹងចិត្តយើងឡើងកាន់មហាកបៈចិត្តជាអបេខាចិត្តណា ហើយយើងលែងកលំចោលហើយយើងមានចិត្តយើងមកតាមលក្ខណៈនៃរូបធម៌កំណឹងហើយចេញចាកទៀតកំណឹងហើយចេញចាកទៀតអការនៅកលំចោលជាមហាកតាចិត្តមហាកតារតអការណាដល់មកសម្លឹងលក្ខណៈនៃសភាវធម៌ជាទូរូបអានឹងជាទូប្រតាអនអបមានារំតែជាកាមវិចរៈណាពោចឹងវិញអបមានារំតែជាកាមវិចរៈហើយមួយមហាកតារតជាមហាកតាចិត្តផ្សេងគ្នា ខ្ញុំគិតតែចេញការឈានមិនយ៉ាបានឈានទៅចេញការឈានគឺចេញការអារម្មណ៍អូបេខាចិត្តឯណាតែខ្លួនបានហើយអូបេខាចិត្តនោះជាជើងស្ររបស់ប្រទេសនិងបញ្ញាក្នុងការកំណត់នៃលក្ខណៈនៃសភាវធម៌នេះក៏នឹងចិត្តច្រឡំទៅហ្នឹងណាបើតែច្រឡំទៅហ្នឹងហើយមុខជាលែងធ្វើសមាធិហើយលះបានចោលបាត់លះបានជើងសបាត់ លះបង់ទានប្របាត់ទើបលះលះបង់ទានកណ្ដោបាត់ទើបទានប្រវត្តិឧស្សាហ៍បាត់នឹងអនុញ្ញាតច្រឡំជាសាបល័យលះបង់នឹងការដែលសមាធិតែឡែកបញ្ញាដែលឡែកបញ្ញាតំយ៉ាងពុទ្ធទៅនៅពេលសមាធិនៅកើតព្រមលោកតែចាត់ពតចាត់ពតម្នាក់ឯងចាត់ហើយអើបើចាត់ថាសមាធិនាំឲ្យកើតព្រមលោកយើងទៅកើតទៅណាចង់ទៅអញ្ចឹងមិនចាំទៅទៅកើតព្រមលោកអញ្ចឹងនេះ អញទៅមកទៀតអញ្ចឹងអញយ៉ាស់កាន់សមាធិទៅលែងទៅបានកម្មដ្ឋានគិតទៅបស្សនាតែគិតបស្សនាសមាធិជាងត្រអត់ទៀតធ្វើបស្សនាក៏បត់កើតនៅឋាននោះលោកដដែលតែពៀនក៏មិនទៅព្រមលោកក៏មិនទៅនៅទំនុំលះបងជាងត្រលះបងជាងត្រលះបងបាលះបងបដថាអត់ទេព្រះដ៏មានមកគេមិនបានសម្ដែងអញ្ចឹងទេលោកសម្ដែងថាកាលណាបើយកជាវចរចូលកាន់អបណាជិនហើយ ត្រូវហាត់អបនាចិននោះឯងឲ្យចាស់ខ្លាហើយត្រូវចេញចាស់អបនាចិននេះទៅកំណត់នៅនាមនៅនាមមនុស្សនឹងដោយបល័យលោកថាហេវੰនពតៈចតុកៈបញ្ចកៈបញ្ចកៈឈាននោះបលិខៈអភិខុសលក្ខណាវិវតនាវតេនកម្មដ្ឋានងវត្តិបាអាហើយបរិសទ្ធិនបតោកាមោសទេវជានងបច្ចហាការេហេអា រសបត្តੰបបណੰកត្វាយមរូបੰបវត្ថតេត្វាវិបត្តណੰបតតេហេនេះលោកលោកយៈហ្នឹងយកត្រឡប់លោកថាពិភពដែលមានធាតចំនួន4និងចំនួន5កើតឡើងហើយនៅកើតឡើងហើយហើយប្រាថ្នាដើម្បីបណ្ដាលកម្មដ្ឋានការអំណាចនៃវិបស្សនានឹងអ្នកហើយក៏បានដល់នូវផលត្រូវតែ អត្តជាតិដែលខ្លួនបានហើយនោះដែលតាមដោយប្រទេសទាំង5នោះឲ្យស្ទាត់ឲ្យជំនាញឡើងបន្ទាប់មកទេចាទៀនទៅកំណត់ដឹងនៅរូបធម៌វិមធហើយតំផននៃសាសនាតរៀងទៅនេះនេះលោកថាឲ្យតទេវៈតទេវៈឈៀនម៉ាំងបញ្ចហាការេវសបតតន្តបុណង្កត្វាណែធ្វើទៀតធ្វើឈៀននោះ ដែលស្ទាត់ជំនាញដោយអាការៈទាំង5ហើយបកណ្ណឲ្យស្ទាត់ជំនាញខាងទៀតឲ្យស្នឹកឲ្យស្នឹកបានមកបន្តរបស់យើងឲ្យលះបង់ប្រវត្តិសមាធិចោលណាអនុគន្ធមានតែបល័យខុសតែចឹងលែងហើយលែងកណាបើយើងឃើញថាកម្មដ្ឋានជាវិច័យតែព្រមលោកមិនដឹងទៅទៅទៅទៀតទេជាអ្នកណាមលើចម្រើនកម្មដ្ឋានទេអញ្ចឹងហ៎អត់ចម្រើនទេហើយបើមិនជាយើងឃើញថា ឈាមឯងសមាធិឯងជាបច្ច័យនៃបស្សនាបើមិនធ្វើកម្មដ្ឋានផ្សេងត្រង់ផ្សេងចឹងអូខ្ញុំធ្វើដែរខ្ញុំធ្វើដែរអានឹងតែនិយាយគុណធម្មតាព្រោះទុំចិត្តត្រូវចំណងណាចឹងសមាធិនឹងសំខាន់ណាស់សំខាន់ណាស់បែកខាងពេកជនទៅនឹងហត្ថភាពនៅពេកជនអ្នកស្វែងរកនៅសមាធិគឺសមាធិសំខាន់បំផុតគេហៅមកទីកល្យាណលំអបតនាណាចឹងណា អញ្ចឹងនៅពេលណាដែលយើងបានឧបេក្ខាព្រោះវិបស្សនាទុកជាបឋមជាទុរិយជាតរិយជាយតតិជាដល់ពេលចេញចាចេញទៅកាន់បស្សនាចិត្តទៅខាឡាបាត់ចូលហើយតែឡើងត្រូវទេហើយនៅហ្នឹងនៅតែនឹងស្គាល់ពីដំបូងហ្នឹងយីនៅតោកាយនៅចឹងអត់មានកម្ដៅរត់ក៏ល្អិតថែមទៀតកាយសង្ខារកាលនៅក្នុងជាសមាបត្តិនៅធ្វើព្រាតទេ នេះដល់មកកម្មយកលក្ខណៈនៃរូបធម៌ហ្នឹងល្អិតក្រៃលែងជាងមុនទៀតចេះតែសង្ខារដែលជាងចូលចិត្តជាងចូលប្រតិបញ្ញាខ្លាំងទៅដល់ប៉ុណ្ណឹងងាយណាស់ដល់សមាធិចាក់ខ្លានៅពេលណាចេញចាជាតិនឹករកនៅរូបឃើញឃើញនឹងអាចកម្មយូរគឺថាចិត្តនឹងអាចចិត្តចំលក្ខណៈនៃវិយោគិតបានចាស់ ប្រាប់ទៅនឹកឃើញទៅនឹងលោកឲ្យយើងឃើញនៅក្នុងសម័យណាដែលយើងបានចេញចាក់ទៀនមកប្រាស់ដ៏មានវិភានៅក្នុងអត្ថកថារបស់បានពួយនេះលោកថាឲ្យយើងកំណត់នៅក្រុមចោលទាំងឡាយហើយនឹងកើនឯងចតុរុចតុរុមកថាណែអសាអសាបបសាពេចកាយញ្ញចរូបបំពេវត្តវត្តបេថា ដោយកំណត់ថាចោលទាំងអស់ចោលទាំងចោលចូលទាំងអស់ហើយនឹងកាយនឹងឯងជាទូរូបហើយជាទូរូបធម៌ដោយអត្ថារូបរូបលក្ខរូបណៈលក្ខណៈដែលអត្ថាកិរិយាបៃជាឬបៃជាអញ្ចឹងនៅពេលដែលយើងចេញចាកអំពីកម្មដ្ឋានអស់ណាដល់ពេលចិត្តឡើងកម្មវិធីឋានស្ងប់ល្អហើយនឹងល្អហើយយើងចេញចាកមកយើងបង្អោនចិត្តយើងទៅកាន់វិយុទ្ធ កម្មយកទៅកម្មខ្យល់ទាំងអស់ដែលនៅក្នុងកាយដែលនៅសល់ប្រមាណគឺថាមិនបាច់ចាប់ឲ្យរលឹកផ្លឹបទេយល់ទេព្រមតែដល់ពេលល្អិតហ្នឹងពួកខ្យល់វាកើតវាលុតកើតវាលុតតាមចង្វាក់ដូចលុតនិយាយមកបាញ់ហ្នឹងកើតដល់លុតកើតដល់លុតកើតដល់លុតគេនៅនឹងហើយនៅពេលណាចិត្តយើងស្ងប់ចោលនឹងល្អិតទៅយើងអោនចិត្តទៅទៅកាន់វិជាទៀតតាមបានខ្យល់នៅក្នុងកាយ លែងគិតលែងលែងគិតខ្លីហើយលែងគិតចូលលែងគិតចាញ់ហើយលែងហើយអាចចាញ់អាចចូលវាឡើងខ្លួនឯងយើងប្រឹងឲ្យដឹងនៅលក្ខណៈដល់និយាយវិញតាមដានយើងគិតចាញ់ទៅវិញខ្លីឥឡូវអត់ទេនៅពេលណាចេញចោលអំពីអបេខាទៅគឺយើងគិតអំពីតែរឿងលះហើយលះហើយក្នុងកាយប្រមាប្រមូលដល់និរោធពរព្រោះមានលក្ខណៈកើតលើថាវិសេសចូលទៅទៅយ៉ាងប្រទេសយ៉ាងរាងកាយទាំងនោះចាប់ទៅចង់សរបាតយើងដែលចោលទៅចោល ឡើងចុះហ្នឹងក៏ជាតួរូបធម៌ទាំងចោទាំងអស់ហើយនឹងកាយជាតួរូបធម៌មិនបានកម្មយកត្រីមិនបានកម្មយកសត្វយកបកលទេយល់ទេចាចេះទេណាដល់ធ្វើការបោកសរុបស្គាល់ថានេះរូបហើយលែងរូបចោលទៅឃើញទេមកគិតនាមធម៌ម្ដងមកធ្វើការដឹងនាមធម៌ម្ដងព្រោះធម៌ក្នុងទីនឹងមាន5ធម៌វេទនា បញ្ញាចេតនាដែលយើងផាសៈនេះ5ធម៌ដែលយើងនិយាយអំពីការកើតនេះគេថាផាសៈកើតមុនជាបច្ច័យនៃនៃវិញ្ញាណកើតមុនបានកើតផាសៈផាសៈបានកើតវិទ្យាសញ្ញាចេតនានៅក្នុងសម័យដែលយើងបានកម្មយកហ្នឹងផាសៈប្រែថាមានលក្ខណៈប៉ះប៉ះអារម្មណ៍វេទនាមានលក្ខណៈសោយ បញ្ញាមានលក្ខណៈចាំចេតនាមានលក្ខណៈចាត់ចែងសន្សំចិត្តវិញ្ញាណមានលក្ខណៈដឹកនេះបើយើងតាមចិត្តលក្ខណៈរូបហើយយើងលែងរូបចោលទៅយើងមកអង្គុយគិតអំពីសភាពសភាពណាប៉ះអត្តសភាពណាតើអារម្មណ៍ខ្មៅខ្មៅដឹងក្បត់វាពលាសភាពណាចាំនៅលក្ខណៈដែលយើងមិនណាសភាពប៉ះនឹងដល់ហើយផាសៈសភាព សោយទឹកចលហើយតែមានសេចក្តីស្មើស្មើដឹងចលហើយហើយវេទនាសភាពចាំលហើយលហើយជាទូបញ្ញាសភាពសន្សំរឿយរឿយជាទូចេតនាសភាពដឹងខ្លួនខតទៅអនឯងជានាមធម៌មិនឲ្យស្លាប់ដែលធម៌មានអស័កជាគម្រប់ប្រាប់នេះជានាមធម៌មិនបានហៅនាមធម៌យល់ទៅចិត្តថាម៉េចថាសភាពអោព្រោះនាម អ្នកអ្នកទេទេនាមម៉ាំងនាមបល័យធម្មចិត្តណាអោនទៅធម្មចិត្តហៅនាមធម្មចិត្តអោនទៅធម្មចិត្តនាមអញ្ចឹងវេទនាក៏វាអោនទៅណាផាសៈអោនទៅរកការផាសវេទនាអោនទៅរកការសោយបញ្ញាអោនទៅរកការចាំចេតនាអោនទៅរកការគិតវិញ្ញាណអោនទៅរកការដឹងអនន្តជារៀបការរលឹកការលឹកខាងក្នុង នឹងជាកផាខាតទៀតហើយកផាកផាបងដល់ហ្នឹងហើយណាឲ្យឲ្យដឹងអំពីអារម្មណ៍ឲ្យដឹងទៀតទៅហ្នឹងហើយឥឡូវឥឡូវចឹងណាអាហ្នឹងអាហ្នឹងចឹងហើយដល់ពេលហ្នឹងបញ្ញាដែលកាន់យកនៅរូបធម៌ល្អិតជាងបញ្ញាដែលសង្ខារដែលកាយសង្ខារក្នុងខ្លួនយើងណាដែលកាន់យករូបធម៌លក្ខណៈហ្នឹងល្អិតជាងការកាន់យកនៅចោលចោល ហើយដល់បញ្ញាកាន់យកនៅអសៈវេទនាសញ្ញាចេតនាវិញ្ញាណអត់មានកាន់យករូបឥឡូវកាន់យកទៅកាន់យកទៅពីវិញអោណោណាវាអត្តភាពចាប់ពីចង់សតបាតជើងអង្គុយមិនកម្លឹងទៅឃើញមានតែតភាពទៅរូបហិននេះកាន់យកទៅពីហើយរូបនេះមិនឃើញមានសត្វមិនឃើញមានមគុលមិនឃើញមានស្រីមិនឃើញមានប្រុស ចឹងយើងត្រឹមរូបធម៌នេះផងសំណឹងតែលោកហៅថាកន្លងនៅសត្វសកញ្ញាដែលកន្លងផុតនៅសត្វសញ្ញានៅពេលណាបញ្ញាអញ្ចឹងសង្ខារកាយសង្ខារក្នុងខ្លួនយើងពេលហ្នឹងល្អិតជាងការកាយសង្ខារដែលកំពុងស្វែងរកនៅអរូបធម៌អញ្ចឹងជំនាញប្រមាណតង់ហ្នឹងចឹងរូបមកតង់និយាយណាចេញពីរូបមកមកគិតអរូបមកតង់ទៀតហើយមកបូកសរុបមកថ្នាក់ទៀតឡើងមកតង់នេះឡើង3តង់ដែរ3តង់ នឹងបានអង្គុយនឹងក៏យើងបានស្គាល់រូបពិតមានពិតទាំងរូបទាំងនេះបញ្ញាយើងហើយដល់យើងអង្គុយធ្វើទុកក្នុងចិត្តអញ្ចឹងហើយយើងសិក្សាបញ្ញត្តិដូចនិយាយបានសិក្សាបាត់ចឹងរូបអារម្មណ៍មានលក្ខណៈត្រង់ជាជានៃចក្ខុហើយសត្វអារម្មណ៍មានលក្ខណៈជាជានៃថោសៈបាក់ទុកបាក់ទុកនឹងថោសៈហើយគំធានមានលក្ខណៈត្រង់បាក់ទុកនឹងជាអ្នក ឲ្យជីវហាមានលក្ខណៈសំប៉ះទប់នឹងជីវហាតាមរូបទៀតប្រសារឹងមានលក្ខណៈដីមានលក្ខណៈរឹងគ្រឿងមានលក្ខណៈស្បៃចោលមានលក្ខណៈលះហើយណាបាក់ថាអញ្ចឹងនៅក្នុងសម័យដែលឆ្នៃជាងឃើញរូបរូបនេះទៅខ្លួនវាបារម្ភជាទូរទៅជាខែវារលត់លក្ខណៈឯព្រៀងឯងទៅហើយ យកចិត្តដឹងចិត្តដឹងមានអីខ្លះបាសៈវិញ្ញាបញ្ញាចេតនាវិញ្ញាបាសៈណាបាសៈវិញ្ញាបញ្ញាចេតនាប្រាណឯងតែស្ទុះទៅតាមនៃរូបអានឹងនេះបាត់តែមកបាត់ទុំនឹងវិជាសម្លេងសុខអានឹងរូបបាសៈវិញ្ញាបញ្ញាចេតនាវិញ្ញាតែឡើងទៅស្គាល់សម្គាល់ណាណាធ្វើការប៉ះធ្វើការតោយធ្វើការដឹងប្រកបធ្វើការចាំធ្វើការគិតនោះជាទួ វាបានអើគាត់រះខ្លាំងទៅអាប៉ះចំណុចផាច់លើកទៀតនេះអាពេលហ្នឹងតែហៅរូបអបដិជាបញ្ញាសង្ខារវិញតែកម្មយករូបនឹងទទួលបើអានេះលក្ខណៈកើតហើយនឹងរលត់នឹងគឺជាទួថ្លៃលក្ខអានឹងថ្លៃដែរអានឹងដល់នឹងវាសិក្សាទៅឃើញក្នុងទៀតអដល់រះសៈរត់ជាមកបណ្ណាណា មានលក្ខណៈប៉ះទុកនឹងអាដាមអាហ្នឹងតែយើងប៉ះទៅវាមានចិត្តអីចិត្តអីហ្នឹងហើយនឹងចិត្តចូលរូបអាស្រាប់មានមានសញ្ញាចេតនាមានដែលប៉ះរូបហ្នឹងចិត្តចូលរៀននៅតំណត់ហ្នឹងមានមានប៉ះទៅណារឹងដៅលហើយប៉ះកាយចិត្តចូលរូបវិជាសញ្ញាចេតនាវិញ្ញាណប៉ះតតែកម្មយករឹងដៅលហើយចិត្តចូលនឹងស្គាល់ផងរូបពិតមានពិតអញ្ចឹងការប្រព្រឹត្តទៅរបស់រូបធម៌នាមធម៌ មិនមែនការប្រព្រឹត្តទៅរបស់សត្វរបស់បុគ្គលទេនឹងតទេសុទ្ធនឹងហៅតទេសុទ្ធនឹងបញ្ញាកាលណាសតេនឹងបញ្ញាដែលធ្វើការលឹកធ្វើការដឹងនៅរូបធម៌រូបធម៌មានជាបែបនេះហៅថាសតេបញ្ញាស្ណៈវិបស្សនាថាបស្សនាវិបស្សនានឹងបស្សនាដំបូងបញ្ញានឹងមានន័យថាញាតបញ្ញា បញ្ញាប្រែថាដឹងនៅលក្ខណៈនេះនឹងយន្តបញ្ញាហើយមិនទាន់ហៅសៃរណបហាណាទេបញ្ញាប្រែថាដឹងបញ្ញាប្រែថាដឹងដឹងនៅរូបធម៌នាមធម៌យល់ទេណាយល់ថាម៉េចទៅយល់ច្បាស់ទេអូតាមទៅនេះណាឲ្យឲ្យយល់ហើយឯងយល់ទេយល់យល់ ណែទៅកុសលមានសិក្សាទូនេះយូរហើយនឹងបើយើងកត់សម្គាល់ទៅនឹងបានក៏កំណឹងដែលយើងឡើងភ្នំអញ្ចឹងយើងស្មើព្រោះបើតាំងតាំងពីក្រោមមកហើយដូចជាសរសៃអត់ទៅប៉ុន្តែដែលយើងសន្សំបើគ្មានពិបាកទេនៅពេលណាដែលយើងចង់ដឹងទៅយើងស្គាល់តែនឹងគេហៅថាកាលណាបើយើងឃើញ ឬវត្ថុមានវត្ថុប៉ុណ្ណឹងវាទូស្រាលការប្រកម្មហ្នឹងណាដល់ពីជាយិមិនមានណាគេទេអានេះការកើតឡើងនៃរូបវត្ថុមានវត្ថុយ៉ាងនេះប៉ុន្តែយើងជេរគេមិនបានទេណាគេថាជាវត្ថុរូបវត្ថុយកឲ្យស្រួលណាកុំឲ្យលេខដើរទៅដល់ជេរគេមកឆ្អែតហើយយ៉ាកាន់វែនខ្ញុំជេរណាអានឹងក៏ទាន់ពីការកើតឡើងនៃរូបវត្ថុរាមវត្ថុឲ្យបែកចោលមកប្រោយយកឲ្យស្រួលនឹងហើយដើរតែជេរគេឲ្យដកខ្លួនដល់ អញ្ចឹងបើតែយើងជេរគេមិនបានទេណាតែថានាមវត្ថុរូបវត្ថុយករួចខ្លួនចុះកុំឲ្យលេខដើរទៅដល់ជេរគេមកឆ្អែតហើយប្រាប់ថាមិនបានខ្ញុំទេណាអានឹងក៏គ្រាន់តែការកាលឡើងនៃរូបវត្ថុនាមវត្ថុឲ្យបែកចោលងប់ដោយយករួចខ្លួនហ្នឹងហើយតែតែជេរគេរួចដកខ្លួនចោលមក